ពេលប្រលប់ប្រលប់ពេលប្រលប់ប្រលប់ខ្ញុំដើរកាត់ទៅអញ្ចឹងខ្ញុំឮសូរនិយាយស្រែកសំឡេងឡើងក្អល់គាត់និយាយចេញពីក្នុងហ្នឹងគាត់នៅប៉ាកែបាទបងប្អូនថ្ងៃនេះគឺសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកបាទប្រាសាទព្រះវិហារច័ន្ទបងប្អូនដែលខ្ញុំបានផ្ដិតទិដ្ឋភាពនៅក្នុងប្រាសាទនេះហើយប្រាសាទច័ន្ទនេះផងដែរបងប្អូនគឺនៅក្នុងរមណីយដ្ឋាននគរភ្នំ ដែលស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែងយើងនេះឯងបាទហើយចង់ដឹងពី បាទទស្សនវិជ្ជាបន្តទៀតថាតើព្រះអង្គមានបារមីខ្លាំងប្រការយ៉ាងណាទៅជួបខ្ញុំបាទផ្ទាល់បាទនៅខាងក្នុងទាំងអស់គ្នាបាទសូមអញ្ជើញបាទខ្ញុំបាទឈ្មោះសាយសំអាងបាទមានទីអាយុ67ឆ្នាំមានទីលំនៅភូមិរោងដំរីឃុំជើងភ្នំស្រុកបភ្នំខេត្តព្រៃវែងជាគណៈកម្មការមួយរូបដែលប្រចាំការនៅក្នុងវត្តព្រះវិហារគុកនេះ ប្រាសាទហ្នឹងគឺពីសម័យបុរាណមកគឺមិនមែនតម្រង់បែបបត់អញ្ចឹងទេបាទបាទគឺទីធ្លានគឺចិត្តស្លងហ្មងហ្នឹងវាហើយហៅបរិវេណសត្វព្រៃបាទបាទបាទហើយនេះដល់សម័យអរិញសម័យនោះគឺមានដំបូលដូចដំបូលទូកបាទដំបូលទូកចេះបំណែករបស់ប៉ុលពតអាពួកអាពូជបល័យពូជសាសហ្នឹង វាលើកទម្លាក់ចោលព្រះអង្គហ្នឹងក៏វាបំបាក់វាយបំបាក់ចោលដែរបាទបាទបាទទីធ្លាណនៅខាងនោះទេគាត់ជុំវិញធំទីធ្លាធំទីធ្លាធំតែបែសម័យយើង79 80នេះហ្នឹងគេមកសុំសាងសង់ហើយ គេលើកបន្ទប់បន្ទប់អូបាទនេះអានេះទៅលើកក្រោយបាទនេះលើកបន្ទប់នេះនេះពីដើមមានដាក់ឈើណានេះឈើតែដាក់ទួលហ្នឹងបាទវាខុសមើលឃើញខុសកជាខុសអីគ្នាដាក់ហ្នឹងមើលគាត់នេះបាទបាទបាទបាទ គេលើកបន្ទប់មកសម័យយើងរដ្ឋកម្ពុជាគេមកលើកបន្ទប់ដាក់ទៅបាទបាទបាទពលពតវាផ្លាញអស់ហើយអូកាលកាលមុនពលពតតាយ៉ាងមិនដែរលើនេះគឺខ្ញុំនៅក្មេងដែរខ្ញុំនៅពលពតហើយសភាពយ៉ាងមិនដែរតាពេលសភាពហ្នឹងដំបូលដូចដំបូលទុកដូចខ្ញុំប្រាប់ចឹងដូចបូលទុកបាទព្រំវាទៅណាទៅហ្នឹងនំហ្នឹងទៅអាមេរិកថ្មីបាទបាទបាទយុគជីអត់ដឹងទេបាទបាទ អាហ្នឹងបែរមុខទៅកើតតាណាទៅរចនាប័ទ្មមានបែរមុខទៅកើតអីចឹងទៅបាទហើយនោះជាបំណែកថ្មដែលគេរឹកដាក់អស់នោះបាទបាទបាទអានេះគឺជាការរៀបក្រោយទេរៀបក្រោយទេនេះមើលកគៀកវាមិនខុសបាទនេះខុសគៀកក៏អីណាថ្មនោះថ្មពីដើមដែរលោកតាពីដើមមកដែរថ្មនេះជាប្រភេទថ្មអីដែរលោកតាថ្មបាយព្រាមអានេះថ្មបាយព្រាមដែរនោះមើលថ្មភក់ហៅថ្មភក់ថ្មបាយព្រាមបាទបាទ អូនៅនេះមានអសទៀតមានអសតែនេះអស3តួអានេះជាតណាប់ទេមិនមែនបាតជើងទេតណាប់របស់គេនេះបាទនេះក៏តណាប់ដែរតណាប់អានគេហៅតណាប់គេលើកឡើងមិនមែនបាតជើងទេអានេះសសគេគេគេដាក់ថាណាបាទបាទបាទសក្ការังសក្ការังបាទអីអសសអសកកអានេះរោសតែណាបាទសសក្ការัง កកបាទអានេះរររាំងហ្នឹងហើយគេអ្នកនេះគេមកគេគេធ្លាប់គេនិយាយគេអ្នកស្នោះគេមករូបគេនិយាយពីមុនមិនមែនដីស្មើចឹងទេដីកឡុកកឡុកឲ្យសិតតែព្រៃបាទមេតបចានហ្នឹងសំដៅទៅលើមេតបដែលនៅកដាលគេទៅបាទជួសន្សំខាងបងចេកបងចំដែលគេអ្នកមកមកបាទគេមករូបប្រពន្ធប្រពន្ធទំយើងដាក់ក្រួយទេ ទ្រង់បាទក៏ដាក់ក្រូចដែរបាទបាទហើយប្រកែកខ្ញុំរៀបចំថ្មីដែរហ្នឹងនេះព្រះអង្គច័ន្ទហ្នឹងខ្លួនឯងមានដឹងទេគីឡូណៃសិក្សាទៅហ្នឹងពួកប្រឡងហ្នឹងព្រះអង្គច័ន្ទហ្នឹងគេតាមសម្រាប់ឲ្យព្រះអង្គឡើងក្រឹងរាជចឹងហ៎បងហើយដល់ពេលចឹងទៅព្រះអង្គបានកាច់ដើមឈើមួយទៅនិយាយថាបើព្រះអង្គមានគេហៅបារមីមែនសូមឲ្យបាំងកុំឲ្យឃើញសោះដល់ពេលពួកទាហានមកអត់ឃើញមែនគឺបាំងបាត់ឈឹងពេលអញ្ចឹងទៅព្រះអង្គរួចខ្លួន ក៏គេដឹងប្រវត្តិព្រះអង្គទៅក៏អានឡើងក្រងរាជអីចឹងទៅបងហើយបានគេហៅភ្នំនឹងភ្នំចកាច់ភ្នំចកាច់ជាប់មកជាប់តាំងពីអើយនឹងមកតឥឡូវបាទប៉ុន្តែដឹងថាព្រះអង្គហ្នឹងគឺមុនសម័យអង្គរប្រាសាទហ្នឹងក៏យ៉ាងដែរហ្មងឡាននេះក៏សាងឡើងតាំងមុនសម័យអង្គរបាទបងបាទអូអញ្ចឹងសតវត្សទីម៉ានមុនសម័យអង្គរគឺជាសតវត្សទី2អូណាបងចាប់អារម្មណ៍មិនបានព្រះអង្គលាបក្រែមឡើងក្រហមពេញមាត់ ពួកបារមីគេខាងគេចង់បានសេចក្តីសុខឬក៏ចង់បានអីចឹងទៅ គេសូមលៀបសំជ័យកន្លែងខ្លះខ្លះទៅមានស្នាមពណ៌មាសមានពណ៌មាសតិចតិចចឹងទៅ កាប្អូនមកតទូចទូចចឹងដែរគឺឃើញពណ៌មាសខ្លះខ្លះបាទអ្នកអីគេមកគេលៀបយកលៀបយកជ័យគេបាទហើយខាងក្រសួងគេមកផ្សេងទៀតមកគេឃើញគេឲ្យយើងជួបគេគេជំជ្រះជួបជ្រះទៅជាប់តអញ្ចឹងទៅខាងតាំងលៀមគាត់ជ្រះហើយតែជាប់ជាប់ហើយ មិនមែនហើយគេឈប់ឲ្យលាបហ្នឹងគេឈប់ឲ្យលាបហើយគេឲ្យជូតចាញ់គេជូតវាជ្រះអញ្ចឹងខ្ញុំកណាស្មានគេលាបតាំងពីបរមរានមកមែនទេតាអត់ទេគេទឹមទឹមលាបលើឡានបាទទឹមលាបឥឡូវឥឡូវទេអូនោះព្រះអង្គដែលចេញនឹងដូចទ្រង់បានចឹងដែរគេធ្វើ មានក្រែមទេអត់មានទេសស្គូសដូចនឹងទៅមកដល់គេយកមកដាក់មកគេលាបមួយមកលាបពីរមកលាបទៅគេយកលាបយកជ័យជ័យគេនោះ បាតដៃមិនក៏មានដែលក្រហមខ្ញុំដែរហើយខ្ញុំខ្ញុំធ្លាប់គេនៅនឹងខ្ញុំឃើញនឹងអស់ស្រែកសម្លេងឡើងក្អល់ជំនុំគ្នាតែនិយាយដូចយើងនិយាយគ្នាអញ្ចឹងនិយាយពេលថ្ងៃអីប៉ាវអប៉ាវសុតថ្ងៃសិលថ្ងៃ ធំអញ្ចឹងប្រជុំគ្នាបាទគួរបើយើងដើរសំបីដើរកាត់កម្លាំងព្រឺក្បាលដែរធ្លាប់ឃើញបងបងឮសំឡេងអីគេដែរបង ប្រុសនិយាយហើយអ្នកញ៉ាំនឹងនិយាយពេលណាគាត់គាត់និយាយចេញពីក្នុងហ្នឹងចេញពីក្នុងហ្នឹងចាចេញពីក្នុងហ្នឹងអត់មានមរឹសអង្គុយនៅហ្នឹងទេអត់មានទេអត់មានទេហើយហើយពេលប្រលប់ប្រលប់ពេលប្រលប់លុយខ្ញុំដើរកាត់ទៅអញ្ចឹងខ្ញុំលឺសូនិយាយជំនុំគ្នាស្រែកឡើងអល់សំឡេងដល់ពេលហើយណគេនៅខាងនោះខ្ញុំដើរទៅសួរគេថា មានពីណាស្រែកអីដែរនិយាយទេគេថាអត់គេថាអត់បារមីបារមី សំឡេងភាគច្រើនបងលឺឮច្បាស់ថាមិនទេច្បាស់គាត់និយាយរួមទៅគាត់ច្រើនតែប្រាប់ដូចថាលៀបជ័យយើងអញ្ចឹងណាគាត់ប្រាប់គេលក់ឲ្យគេដេកនៅពីមុខនេះពោះគាត់វាយពោះនៅណាបងនៅនេះនៅខាងមុខនៅខាងមុខគាត់វាយពោះត្រេហ្នឹងដល់ពេលហើយទៅយកសារប្រាប់ខ្ញុំថាឲ្យគាត់នឹងបើឈប់ទៅគាត់វាយគេហ្នឹងឲ្យឈប់បើប៉ុណ្ណឹងហើយគេពមៀនប៉ុណ្ណឹងហើយមិនរៀងទៀត ប្រយ័ត្នដល់អាយុជីវិតខ្ញុំនិយាយប្រាប់គាត់តាបាទគាត់ដេកនៅចំពីមុខចឹងរបៀបនៅឆ្អេះឆ្អាភ័យគាត់ឃើញពស់គាត់វាយពស់គាត់វាយពស់ចុះពស់វាលូនហើយដូចខ្ញុំខ្ញុំអត់វាយទេអើខ្ញុំធ្លាប់ពស់នៅនេះសិនបារមីអីខ្ញុំធ្លាប់ឃើញណាពស់ប៉ុណ្ណឹងពស់ប៉ុណ្ណឹងនិយាយទៅឡើងព្រឺមិនបងពស់ពស់ពំពំមាសទាំងអស់ពំមាសទាំងអស់គាត់ណាខ្ញុំឃើញភ្លាមពេលនោះភ្លៀងឡើងខ្លាំងឃើញភ្លាមពីមុខអញ្ចឹងប្តីខ្ញុំអ្នកឆ្កឹះហ៊ានណាចោលមក មកទៅនេះខាងហ្នឹងអាខាងហ្នឹងវាវាចំវានេះគេកន្លែងមានទួលគេដែរណាកន្លែងគេនៅដែរបាត់ឆឹងឆឹងតម្រងអត់មានឃើញតិចសោះហើយកន្លែងហ្នឹងទាំងមានរូងមានអីផងហេតុអីក៏បាត់ឆ្ងល់ទាំងហ្នឹងហើយលោកក៏ហុំពេលយប់ប្រលប់ប្រលប់ពេលភ្លៀងពេលភ្លៀងភ្លៀងវាចេញគាត់នៅប៉ាកែអត់មានសារទេគេថាបើបើអ្នកមិនជឿកុំប្រមាថទេសោះប្រមាថនេះកន្លែងនេះកុំកុំហ្នឹងហើយលេងសើចបានទេ អ្នកហូបស្រាអាផាតហ្នឹងឯងចាំជួអាផាតសួរអាផាតទៅវាផឹកស្រាសវឹងវាមកក្រាដេកហ្នឹងដេញចាញ់អត់ឲ្យចូលដេកទេណាអាផាតកូនចកេតអាផាតរត់ទៅមុនដំបងចុះវាសវឹងស្រាវារកឡៃដេកវាទាញអាកាមេរ៉ាតុកខ្ញុំហ្នឹងវាយកមកក្រាដេកហ្នឹងមានតែចាញ់ទៅឡើងលឿនថាឲ្យថៃមកផ្ញើវិញអូព្រះអង្គដេញមកឲ្យដេកទេចឹងបាសសក់កុំជោគេចាគេសុំអីដែរបងនឹងសុំអីបានហ្នឹងខ្លាំងហ្នឹងសុំយើងការងាររស់ស៊ី ដូចគាត់អ្នកចង់ធ្វើការដូរការងារលើការងារយើងធ្វើការទេលើព្រះអង្គជួយតបនៅខាងខាងលិចភ្នំមិនមកថ្ងៃសៅរ៍មកថ្ងៃសៅរ៍មកណាគាត់ជឿជីមតោធំមកបងវិញណាចឹងនៅនេះគឺមានទាំងដូចថាអ្នកធម្មតាមកបនស្រន់មានទាំងមេតបមានទាំងមានសពអូយសពអ្នកធំអ្នកតូចមកទាំងអស់ហ្នឹងគ្រប់ទាំងអស់ហ្នឹងស្នងរូបស្នងអីអ្នកស្នងអ្នកអីសុខសប្បាយមែនតើបាទបាទ ខ្យល់ព្យុះខ្ញុំប្រាប់ខ្យល់ព្យុះដើមឈើឲ្យមានដួលទៅរោងយើងដេកទេណាទុកចិត្តដួលវាយមិនហ្នឹងដើមឈើប៉ុណ្ណាណៃខ្ញុំប្រាប់ខ្យល់ព្យុះឡើងដូចនេះចឹងហើយជារងថ្ងៃតែតែមានគេមកបន់ជាមានមានហោហែរហូតបាទមិនដែលខាន ការងាររកស៊ីលក់ដូរអីគេហ្នឹងគេវាចំណូលគេចូលបាទគេបានជោគជ័យគេយកមកថ្វាយយ៉ាងទៅ